ណោណោណោអើ មគោរពជំរាបសួរលោកលោកស្រីប្រិយមិត្តមិត្តទូរទស្សនិកជនទាំងអស់ជាទីគោរពរាប់អានថ្ងៃនេះគឺជាថ្ងៃអង្គារថ្ងៃ7កើតខែមីនាឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនឹងថ្ងៃ អង្គារទី8ខែកុម្ភៈឆ្នាំ2022កម្មវិធីជួបជាមួយសិល្បករបានវិលមកជួប លោកលោកស្រីប្រិយមិត្តសាជាថ្មីម្ដងទៀតតាមរយៈ ទូរទស្សន៍ KKCCTV ដែលទូរទស្សន៍យើងផ្សាយជាពីរប្រព័ន្ធគឺប្រព័ន្ធទី1គឺអឺយើងផ្សាយតាមរយៈ Facebook Page គឺហើយប្រព័ន្ធទី2គឺតាមរយៈ YouTube ហើយនៅក្នុងថ្ងៃនេះគឺយើងនឹងមានវាគ្មិនចំនួន2រូបដែលជានិច្ចកាលគាត់តែងតែចំណាយពេលវេលាយ៉ាងមានដ៏មានតម្លៃដើម្បីមកចូលរួមក្នុងកម្មវិធីរបស់យើងដើម្បីបច្ចេករំលែកនៅបទពិសោធន៍ ជូនដល់ប្រិយមិត្តមិត្តទូរទស្សនិកជនអស់ដែលជានិច្ចកាលតាមដានកម្មវិធីផ្សាយរបស់យើងជារៀងរាល់ថ្ងៃអង្គារហើយកម្មវិធីយើងតែងតែធ្វើការផ្សាយបន្តផ្ទាល់រៀងរាល់ថ្ងៃអង្គារចាប់ពីម៉ោង8រហូតដល់ម៉ោង9យប់ម៉ោងនៅទីក្រុងស៊ីដនីហើយត្រូវនឹងម៉ោង9ដល់ម៉ោង5ម៉ោងនៅទីក្រុងភ្នំពេញ។ ហើយនៅក្នុងឱកាសនេះខ្ញុំបាទក៏សូមបង្វែរអារម្មណ៍លោក លោកស្រីប្រិយមិត្តទាំងអស់មកស្វាគមន៍ជាមួយនឹងវាគ្មិនទាំងពីររូបគឺ ទីមួយសូមស្វាគមន៍លោកពូ ជាវិចិត្របាទបាទជំរាបសួរលោកពូសុខសប្បាយបែកគ្នាមួយអាទិត្យនៅតែស្រស់ស្អាតដដែលបាទទីពីរសូមជំរាបសួរសូមស្វាគមន៍ចំពោះកញ្ញាឆពាន់ ជាអ្នកអញ្ជើញមកពីទីក្រុងភ្នំពេញហើយកញ្ញាគឺជាអ្នកសិល្បៈកអឺ sorry សិល្បៈចម្រៀងហើយនឹងជាអ្នកស្មូតដល់មាន សម្លេងពិរោះផងដែរហើយលោកពូជាវិចិត្រខ្ញុំហៅលោកពូមកវាធ្លាប់មាត់អញ្ចឹងតាមពិតទៅគឺគាត់គឺជាលោកគ្រូខ្ញុំទៅហើយគឺគាត់គឺជាអ្នកកវីនិពន្ធហើយក៏ជាអ្នកដឹកនាំលខោននិយាយ ជំនាន់មុនហើយក៏ជាអ្នកនិយាយអឺយូរផងដែរបាទក្នុងថ្ងៃនេះគឺយើង មានវាគ្មិនតែពីររូបទេ គឺដើម្បីមកចែករំលែកនៅបទពិសោធន៍និងមានរឿងរ៉ាវខ្លះៗហើយនឹងមានកំណាបឬក៏ អាហ្នឹងទៅអាហ្នឹងអាហ្នឹងគឺសំលាក់បន្តិចទៀតយើងនឹងមានកម្មវិធីផ្លែកផ្លែកជាច្រើនដើម្បីចែកជូនដល់ភ្ញៀវកិត្តិយសនិងប្រិយមិត្តមិត្តទូរទស្សនិកជនឲ្យបានអឺជ្រាបនៅកម្មវិធីបន្តបន្ទាប់ដែលវាគ្មិនយើងលើកយកមកបាទនៅក្នុងថ្ងៃនេះអឺខ្ញុំបាទជាពិសេសគឺសូមសួរសុខទុក្ខពីចម្ងាយចំពោះលោកពូហើយនិងកញ្ញាផងដែរ គឺរដូវ Covid អញ្ចឹងអត់មានអត់មានអត់មានប៉ះពាល់ឲ្យរឿង Covid ទេជំងឺអីអត់មានទេណាសុខសប្បាយទាំងអស់គ្នាទេបាទថ្ងៃប្រហែលថ្ងៃនេះហើយក៏តាំងពីថ្ងៃមុនរហូតដល់ថ្ងៃឥឡូវដែរគឺថាថ្ងៃនេះដែរគឺថា ដូចជាមិនទាន់អីទេយើងនៅឆ្លងកាត់បានបាទនៅជាធម្មតាបាទបាទមិនជាមាន បញ្ហាអីធំដុំទេ បាទសូមអរគុណបាទ លោកពូសូមសូមសូមសូមជំរាបថាយើងនៅអូស៊ីដនីនេះយើងសប្តាហ៍ថ្ងៃហ្នឹងមានប្រមាណដែរលោកពូឆ្លងដូចសុំទោសដែរថ្ងៃនេះអត់បានតាមដានអីមិនតិចបាទខ្ញុំខ្ញុំដល់ច្រើនច្រើនពេកក៏ឈប់ឈប់មើលវាច្រើនពេកហើយចុះថ្ងៃហ្នឹងវាសិតតែមើលសិតតែអីចឹងទៅស្លាប់ក៏ វាច្រើន ច្រើនទៀតថ្ងៃនេះគឺថានិយាយដោយត្រង់គឺថាអត់បានមើលអីទេព្រោះឃើញតែ COVID COVID ហើយស្ដាប់រាជយោតាមឡាននោះក៏លើកតែ COVID COVID COVID ពេកដែរដល់ចឹងនេះចង់ខានស្ដាប់ខានតាមដានមួយថ្ងៃពីរថ្ងៃសារមើលទៅយ៉ាងម៉េចយ៉ាងម៉េចដែរទៅយ៉ាងម៉េចដូចអញ្ចឹងដូចយើងអត់អីដូចស្លាខ្លួនបន្តិចដែរបាទចុះកញ្ញាខាងដល់ស្រុកខ្មែរយើងវិញយ៉ាងម៉េចដែរបាទនៅក្នុងជំងឺអីចុះឬក៏ឡើង ចាចាអរគុណបងប្រុសចាជាបឋមខ្ញុំកណាសន្មសិកាចំពោះទិសដៅនៃគុណបរតនត្រ័យមានពុទ្ធរតនៈធម្មរតនៈនិងសង្ឃរតនៈដោយសេចក្តីគោរពជ្រះថ្លាដោយយ៉ាងក្រៃលែងនិងសូមនមស្ការថ្វាយគុំទៅដល់លោកម្ចាស់គ្រប់គ្រប់ព្រះអង្គទាំងអស់មិនថាក្នុងនិងក្រៅប្រទេសដែលបានសាងពភ្នោះបួសនៅក្នុង ពុទ្ធសាសនានេះដោយសេចក្តីគោរពជ្រះថ្លាទៀតនិងសូមនមស្ការថ្វាយគុំព្រះអង្គគ្រូព្រះប្រធាន កម្មវិធីអឺនីតិសិល្បៈនិងវប្បធម៌ខ្មែរព្រះអង្គគ្រូសវណ្ណបញ្ញោពសវឿងពីចង្អាយផងណានឹងសូមគោរពជំរាបសួរទៅដល់លោកអ៊ំកវីនិពន្ធជាវិចិត្រតែលោកអ៊ំសប្ថ្ងៃអឺរស់នៅប្រទេសអូស្ត្រាលីផង ចាជំរាបសួរលោកអ៊ំនិងជំរាបសួរបងប្រុសចាពីចង្អាយដល់សេចក្តីអឺគោរពរាប់អានចា សម្រាប់បងអូននៅខាងភ្នំពេញនេះ បើនិយាយអំពីបញ្ហា Covid ក៏ដូចជា Omicron ដូចថាចាជំងឺហ្នឹងគឺវាដូចថាកាយសាហាវយ៉ាងណាចាហើយសម្រាប់មិនថាប្អូនផ្ទាល់ក៏ដូចជា ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី គឺថាមានការប្រុងប្រយ័ត្នមែនតែនចាមិនថាធ្វើដំណើរមិនថាមានកិច្ច level តាណាមកណា ជាពិសេសប្អូននឹងឯង level smooth ឬមកក៏ជ្រៀងអញ្ចឹងគឺតាណាមកណាអីគឺមានការ ថែទាំសុខភាពក៏ដូចជាមានការប្រុងប្រយ័ត្នខ្ពស់មែនតើទៅណាមកណាអីមានជាម៉ាស់ចា មានជាម៉ាស់មានអកល មានចាសម្រាប់លាង សម្អាតអនាម័យជាប្រចាំចាអរគុណច្រើនបងប្រុសចាអរគុណអរគុណច្រើនជាពិសេសចពនអញ្ចឹងដែលធ្វើដំណើរទៅជួបមនុស្សច្រើនចឹងត្រូវប្រុងប្រយ័ត្នបន្តិចអំពីថាកន្លែងមនុស្សច្រើនយើងអត់អត់ដឹងថាតើអ្នកណា មានអ្នកណាអត់ទេចាចាបាទបាទ យើងទៅខុសផ្លូវបន្តិចហើយឥឡូវយើងបែរមករឿងយើងវិញគឺថ្ងៃនេះគឺអឺសូមបកគលនទីជូនលោកពូមុនតែលោកពូមានអ្វីដើម្បីចែកជូនដល់ប្រិយមិត្តមិត្តទូរទស្សនិកជននេះលោកពូសូមគុំជើញបាទអឺថ្ងៃនេះក៏មិនសូវជាខុសពីថ្ងៃមុនដែរខ្ញុំមានអត្ថបទខ្លះជាជាងរាយឬក៏ជាកំណាបឬក៏ អ្វីដែលថាអឺធានជាអ្នកសម្របសម្រួលកម្មវិធីនេះគឺថាអាចលៃលោកបានក៏ប៉ុន្តែខ្ញុំចង់ចេះព្រោះថាអាក្មួយស្រីជួនបិឈប់គាត់ហ្នឹងគឺថាខាន ចូលប្រមាណច្រើនជា2 3អាទិត្យហើយដូច្នេះខ្ញុំចង់ឲ្យអត្តភាពនេះទៅលើក្មួយស្រីវិញតែលោកបានច្រើនជាងពូបាទបាទអញ្ចឹងសូមគ្រប់អញ្ជើញកញ្ញាឈប់ពាន់ដើម្បីចែករំលែកនៅ អឺកំណាបឬក៏អីដែលដែលដែលមានបាទសូមក្រុមជើញចាក្មួយសូមអឺអរគុណចាសម្រាប់លោកអ៊ំដែលមានន័យថាធរសង្កហៈណាចាសង្កហៈបានន័យថាការសង្គ្រោះសង្គ្រោះន័យថា អឺមួយរយៈនេះគឺក្មួយ level មែន level នេះថាអឺតាមប៉ັດកម្មវិធីពេលខ្លះអត់អត់ដល់ថ្ងៃហ្នឹងទេឬមួយក៏ដូចថាពេលខ្លះក្មួយទឹកខេតអញ្ចឹងពេលពេលវេលាថាតម្រូវឲ្យទៅមុនថ្ងៃចាមុនថ្ងៃអញ្ចឹងពេលវេលាសម្រាប់ការធ្វើដំណើរហ្នឹងគឺថាអស់អស់ចំដូចថាថ្ងៃអង្គារថ្ងៃកម្មវិធីអញ្ចឹងណាចាអញ្ចឹងហើយអត់ដឹងមិនទេលោកអ៊ំចាឲ្យតែពេលថារវល់គឺថាជន់រហូតអត់ដឹងថាយ៉ាងម៉េចដែរ អញ្ចឹងដោយសារតែឆ្លៀតទៅទំនេរអញ្ចឹងបានទូលរំចាស់គ្រូដែរថាខ្ញុំកណានេះទំនេរអឺអាចនិយាយថាឆ្លៀតពេលក៏ដូចជា មានការនឹករលឹកកម្មវិធីក៏ក៏ដូចថាឆ្លៀតឱកាសចូលកម្មវិធីសម្រាប់មានជាបទបត់ឬមួយក៏កំណាប់ផ្សេងផ្សេងចាសម្រាប់ obstacle នៅក្នុងកម្មវិធីនីតិសិល្បៈនិងវប្បធម៌ ចាអញ្ចឹងអឺក្មួយសុំចាសោតនៅកំណាប់ដែលមានចំណងជើងថាឈប់ទៅណាឈប់ទៅណាឪអឺឈប់ទៅណាឪអាណិតម៉ែផង គ្រាន់តែចំណងជើងលក្ខណៈ surprise តែម្ដងបាទដោយសារក្មួយដកស្រង់ដកស្រង់ចេញពីសៀវភៅ365កវីចាដូច្នេះសូមជ្រះថ្លាព្រះសម្ដាប់និងស្ដាប់ ដូចតទៅបទពាក្យ7កូនសូមអង្វរកចិត្តឪ អើអើយឈប់ទៅអរគុណអើខ្ញុំកណាសូមអធិស្ឋានផងណាបាត់បាត់ពាក្យ7អឺប្រហែលជាសោតបែបបែបនេះរឿងយឺតពេកណាអញ្ចឹងសោតសោតទៅសោតបែបអើយរ៉ាវិញណា កូនសូមអង្វរក៏ចិត្តឪឪអើយឈុំទៅដើរចោលផ្ទះឈប់ដើរចោលម៉ែព្រោះចង់ឈ្នះចិត្តម៉ែប្រទាំងតែហឹង្សា កូនសូមអង្វរឲ្យឪឈប់ដើរលេងពេលយប់ចោលគ្រួសារស៊ីផឹករំរែកនាំបញ្ហាស្រវឹងលោឡាជេគេឯង កូនសូមឲ្យកុំមានស្រីថ្មីបំពេញភក្តីម៉ែអត់ក្រែងចិត្តម៉ែក្តៅលឹងព្រះសោសែងម៉ែទុកចាំបែងឲ្យក្បត់ចិត្ត កូនសូមចិត្តឪឈប់លេងលបែងបៀប៉ោកំហែងរំលោភសិទ្ធសាងផ្លូវអបាយទុច្ចរិតធ្លោចធ្លាក់ឋានឋាត់ដិតពីលី ម៉ែនៅតែផ្ទាំងលំបាំងណាស់បោកគក់ដំច្រាំងថែកូនព្រីដាំស្លធ្វើមហូបឲ្យគ្រប់គ្នាអត់ខ្ជិលរញរីនឿយណាយឡើយ ម៉ែហត់ឪគូអាណិតម៉ែគួររាំងសាសនាកុំកន់តើឲ្យម៉ែផត់ទុកបានឡាយឡាយចិត្តម៉ែបានស្បាយលហើយសុខខា សូមឪកុំប្រ កាន់កូនអីកូនប្រងកូនស្រី កូនប្រសានេះកូនឪនោះកូនម៉ែណាម៉ែតឹងអរា ការឹងអើង ឪអើយសុំថែចិត្តម៉ែផង កុំឲ្យសៅមកកើតមានឡើង កុំស្នេហ៍ដូចជាភ្លើងចំបើងត្រូវស្មងកុំឆ្មើងគ្រប់វេលាសូមអរគុណនិងសូមអរគុណចា៎ បាទអរគុណច្រើនចំពោះកញ្ញាឈពន់ដែលមាន កំណាប់មួយយ៉ាងពរោះហើយគួបផ្សំនឹងសំលេងកលួចទៀតស្រួយស្រេះដោយស្រាក់សំលេងសារិកាបាទអញ្ចឹងទៅវាគួបផ្សំនឹងអត្ថបទកំណាប់នឹងពរោះទៀតធ្វើអន្លង់ធ្វើឲ្យកំណាប់នឹងរឹតតែពរោះអឺថែមទៀតបាទហើយ ដូច្នេះខ្ញុំបាទខ្ញុំសូមអរគុណកញ្ញាច្រើន ចំពោះការលើកយកកំណាបមួយដែលមានចំណងជើងថាឈប់ទៅឪឈប់ទៅឪអាណិតម៉ែផងអាណិតម៉ែផងខ្ញុំកណានាងខ្ញុំ ដកស្រង់ចេញពីសៀវភៅ365កវីចា៎បាទអឺដូច្នេះខ្ញុំបាទក៏សូមបកគលតួនាទីនេះជូន លោកពូ ម្ដងវិញបាទដើម្បីបាទអរគុណហើយអរគុណក្មួយជប៉ុនគឺថាជាការអង្វរកររបស់កូនដែលឃើញអាកប្បកិរិយារបស់ឪពុក ដែលមានធ្វើការខុសឆ្គងចំពោះម្ដាយក្នុងរឿងអបាយមុខផ្សេងផ្សេងអញ្ចឹងខ្ញុំចូលរួម comment បន្តិចអើអើយល្មមឈប់ទោះយប់ថ្ងៃអើអើយកែខៃបដូរចាក់ចិន្តាអើវាយកុំលេងសែបសារា ឪឲ្យមេត្តាមេតាផងឪអើយខ្ញុំសូមកុឪឪអើយអើយឪសូមកុំបន្តឪខ្ញុំអង្វរពេលនេះផងឪអើយអើយឪធ្លាប់ខុសឆ្គងពេលនេះជាម្ដងសូមអង្វរឪបាទសូមជួយអង្វរដល់អ្នកនិពន្ធឬក៏ កូនតូចឬក៏មួយទួយណាដែលបានដល់លោកគ្រូទៅថាសូមឲ្យឈប់ប្រព្រឹត្តនៅអំពើអបាយមុខផ្សេងផ្សេងធ្វើឲ្យមេត្តាឬក៏អ្នកបដាយគាត់ខ្លោចចិត្តបាទនៅពេលនេះទៀតសូមអរគុណហើយក្នុងនេតិបន្ទាប់ពីក្មួយបេជ្ជពន្ធខ្ញុំក៏សូមលើកយកកំណាព្យមួយដែលសេពីថ្ងៃមិញនេះដែរគឺមានចំណងជើងថា កល្យាណធម៌ពិតត្រោតត្រង់ជីវិតរស់នៅបានសុខដូច្នេះសូមប្រគេននឹងជូនដូចតទៅមេត្តាចិត្តនឹងពឹងសទ្ធាករណាគ្រប់គ្នាជាសុខសានអណិតស្រឡាញ់ជនគ្រប់ប្រានចេះប៉ាន់ប្រមាណមិនលំអៀងមេត្តាជាទានមានសន្តោសចិត្តករណាប្រោស ជារៀងរៀងបុណ្យទានមានកាលក៏តតទៀងគ្មានចិត្តពងវៀងធ្វើកិច្ចកលមេត្តាអាណិតណែត្បិតអាសូករណាមិនបដូយចិនគុំសល់អើយ សទ្ធាតែមានធ្វើទៀនដល់លើយផលចិត្តនៅមេត្តា ថាជឿស្មងសមាអាជីវៈងើយចាំជាស្ពាន អំពើនឹងមានអើយល្អិនខ្ចោះអើយរំស៊ីត្រឹមត្រូវផ្លូវសពបរោះអើយប្រពៃអើយផលផង កំទ្របភីចិញ្ចឹមជីវិតនៅបានប្រពៃជីវិតណាយមានអីអើយលក្រុមគ្រាអើយប្រកាន់សុចរិត ជាមៀងគីអើយរុងនៅអើយសុងជីជាឧត្តមជនសតិរសណ្ដោស័កក្នុងគ្រួសារជឿជាក់គិតថាប្តីប្រពន្ធជាព្រេងនិស័យបានធ្វើបុណ្យស្មោះស្មៅជាទុនបុណ្យបានសុខ មានចិត្តភក្តីមេត្រីគ្នា ក្តីស្វាមីភរិយាជាចាក់ទុកអបអសាទរតទៅមុខក្តីសុខយប់ថ្ងៃថ្លៃជីវិត សច្ចៈទៀងត្រង់ប្រត្រង់កាយចិត្តយើងសបាយនឹងយិត្តមិត្តចិត្តកាយវិចារករណាពិតមនោរមជុំចិត្តជាប្រក្រតីព្យាយាមអត់ធន់អើយ យបន្តុតកាយស្វាត់ជាយអើយផ្សំផ្សាយអើយចិត្តខន្តីអើយអំណត់អត់អោនទាំងវាំងចៃអើយស្ដែងស្ដីអើយយានស្ដាប់ សពីរុងសតេងរលឹកងើយនឹកឃើញព្រមចិត្តទាំងងាយផ្ញើលមមការសងគ្រោះងើយដឹងហេតុដឹងផល ដំណើរឆ្ពោះធ្វើមិនអើយជ្រុលជ្រុងពងហេតកាំងធម៌កល្យាណមិត្តជីវិតនៅរៀនដើរឲ្យត្រូវត្រាប់មេត្រា ប្រកាន់នៅធម៌មុទិតា ធ្វើជាគោលការណ៍ជាប់ចិត្តកាយ មនុស្សកើតមួយជាតិធាតមួយចានរស់នៅសុខសាន្តទាំងចិត្តកាយសាងអំពើល្អក៏សបាយសុខសាយទេវងគង់កោតនាមបាទសូមអរគុណពីខ្ញុំជាវិចិត្របាទសូមអរគុណអរគុណលោកពូអរគុណលោកពូច្រើនដែលបានអឺបង្ហើរនៅសំនៀងកំណាបមួយយ៉ាងពរោះហើយជាកំណាបផ្នែកអប់រំ ឈរពាន់ក៏មាន កំណាប់មួយអប់រំដែរឥឡូវលោកពូមានអប់រំ ដូចគ្នាអឺសុំសួរលោកពូតើអាកំណាប់នេះជា ពាក្យប្រមាណលោកពូបាទអាកាបនេះ កំណាប់នេះ គឺជាបទពាក្យ7 បាទហើយបទទី7នេះគ្រាន់តែជាការពោលហើយខ្ញុំលើកយកបទបំពេคล้ายបន្តិចដើម្បីមកឆ្នៃការនៅបរិយាកាសមួយបាទតាមធម្មតាដែលមេតាបេតាឬក៏បងស្រីឬក៏អីអញ្ចឹងទៅម្ដាយមីងបំពេបុតបុតធីតាអញ្ចឹងទៅនៅពេលដែលគេងនៅក្នុងរែកនឹករលឹកដល់អ្នកម្ដាយខ្ញុំគាត់តែងតែបំពេខ្ញុំកាខ្ញុំនៅតូចឬក៏បំពេចៅចៅបំពេក្មួយគាត់ហ្នឹង ជាធរជាអាផ្សេងផ្សេងហើយកាបនេះគឺមានចំណងជើងវែងបន្តិចបាទហើយចំណងជើងកាបនេះគឺគឺកល្យាណធម៌ពិតទ្រទ្រង់ជីវិតរស់នៅបានសុខអ្វីទៅដែលជាគោលមូលបញ្ហានៃកល្យាណធម៌ពិតនោះគឺមានមេត្តាករណាសមាជីវៈសតិសណ្ដោសសច្ចៈខន្តីសតិនមុតិតាដូច្នេះខ្ញុំយកគោលការណ៍ធម៌ទាំងប្រមាណហ្នឹងមកទៅសេជាខ្លីៗបាទដើម្បី ខ្សែផ្សំមានអត្តរូបបាទហើយនឹងអត្តន័យនៅក្នុងសាច់កាព្យនេះបានត្រឹមត្រូវតាមលក្ខណៈគោលការណ៍ដែលយើងមនុស្សដែលយើងគ្រប់គ្នាកាត់មកជាមនុស្សហើយមានខ្សែជីវិតនៅក្នុងភពវត្តសង្សារគឺការវិលកើតវិលស្លាប់នៅគ្នាបច្ចុប្បន្នលោកីនេះបាទលោកយៈនេះឯងតែដូច្នេះយើងត្រូវតែយល់ធម៌ទាំងអស់ហ្នឹងមកដាក់នៅក្នុងខ្លួនក្នុងចិត្តរបស់យើងដើម្បីស្វាស្វែងទៅរកសេចក្តីសុខបាទសូមអរគុណ បាទបាទលោកពូហើយស្របពេលនឹងយើងកំពុងតែ នៅប្រទេសអូស្ត្រាលី កំពុងតែរាត្រីកាលផងជួននឹងពូលោកពូដាក់បត់បំពេបន្ថែមចូលនៅក្នុងកំណាបនឹងទៀតគឺល្មមមក មកមកល្ងុយអរគុណច្រើនអញ្ចឹងគេលេងប្រហែលជាលេងស្ដាប់ហើយលោកលោកគួយមែនតើគួរតាមគូនេតិឲ្យក្មួយចុះពណ៌ណារឿងបំពេឬស្មូននោះប៉ុន្តែគាត់ថាចង់រៀនសូត្រខ្លះខ្លះដែរបាទហើយមែនតើគេថាគូជប៉ុនមានសម្ដីល្អណាស់បាទអាចបំពេហ្នឹងក៏រឹតរូបតែទៅទៀតបាទសូមអរគុណបាទបាទសូមជប៉ុនអឺមានអីបន្ថែមទៀតទេបាទគឺ ចាបងសូមអរគុណច្រើនបងប្រុសចាអញ្ចឹងជាកិច្ចបន្តអំពីលោកអ៊ំទៅបងអូនមានកំណាប់មួយបទទៀតដែលមានចំណងជើងថាព្រះត្រៃលក្ខបទកាកតិបងអូនសូត្របែបភូមិធម៌ភូមិសពដូច្នេះសូមជ្រះថ្លាព្រះសន្តាប់និងស្ដាប់ នៅកំណាប់ព្រះត្រៃលក្ខដើម្បីបាននៅ បញ្ញាសមាធិបញ្ញាដែលគិតត្រូវបញ្ញាដែលធ្វើឲ្យ អឺសពសัตว์បាននៃសន្តិភាពក៏ដូចជាមានក្តីសង្ឃឹមហើយនឹងរួចផុតចាក់ទុកទាំងអស់គ្នាសូមអនុមោទនាសាធុអោយត្រែកសាតចិត្តនឹកផ្លឹកអ នឹងព្រះធម៌ថ្លៃខំរៀនរាំងសាភាវនីសពថ្ងៃនឹកតែព្រះត្រៃអើយ សិលសារណគុំបើបានធោះហើយគុំកាត់ខ្លាចឡើយសម្បត្តិអិនព្រំ សម្បត្តិមហាចក្រសិទ្ធស័ងអត់ដំបានហើយខិតខំងើយសាងសំទៀតទៅយកសំជាញាតិ ចិត្តកុំឲ្យឃ្លាតនឹងចិត្តនឹងនៅរាំងសាព្រះធម៌បីដងក្នុងក្រៅដែលលោកអើយប្រដៅអើយ ដែលពុតប្រវេនីព្រាំងធរសោភ័ណ្ឌ80000ពុកចាសសូមអធិស្ឋាន84000ខណ្ឌព្រាំងកំពី ព្រះធម៌ជាយានជាស្ពានសោភាចំឡងអើយទៅទីមឿងកែវថ្លៃថ្លាព្រះធម៌សិទ្ធังប្រោជាកម្លាំងដាស់តឿនប្រាជ្ញា បច្ចុប្បន្ននេះបានទៅឋានសុគីតនព្រះសេអាក្នុងការនេះនៃយមបាទាំង4ដែលនៅក្នុងខ្លួន ប្រចាំសប្ថ្ងៃចាប់ចិត្តពុំបានសង្សានអក្រៃអឲ្យពរថ្លៃនៃអ្នកនោះណាសូមអរគុណនិងសូមអរគុណសូមអនុមោទនា បាទសាធុអរគុណច្រើនឆៅពនដែលបានអឺបង្ហើរនៅអឺសំលៀងយ៉ាងពិរោះហើយមុននឹងជូននេតិទៅលោកពូអឺខ្ញុំសូមឲ្យជប៉ុនជួយបញ្យល់បន្តិចរីសេចក្តីបន្តិចដើម្បីឲ្យប្រិយមិត្តយើងបានយល់អំពីថាមូលហេតុនៅក្នុងអត្ថបទកំណាព្យហ្នឹងតើគេចង់កវីយើងចង់និយាយអំពីអីហើយដើម្បីឲ្យប្រិយមិត្ត ប្រិយមិត្តយើងបានបានបានជ្រាបអំពីហ្នឹងផងបងចាចាអរគុណបងប្រុសបើនិយាយចំទៅអឺនៅក្នុងកំណាបព្រះត្រៃលក្ខនេះគឺឲ្យយើងអឺត្រេកអរចាត្រេកអរនឹងនឹកផ្លុកទៅដល់ព្រះពុទ្ធព្រះធម៌ព្រះសង្ឃចាហើយឲ្យខំសិក្សាសិក្សាភាវនានៅក្នុងចិត្តអីចឹងណាចាពីព្រោះអីអព្រះធម៌នេះគឺ មានអនុភាពចាដូចថាដូចថាមហោសចាយអញ្ចឹងណាអឺដោយប្អូនតែងតែនិយាយជារឿយរឿយថារូបកាយរបស់មនុស្សយើងទាំងអស់ត្រូវការចំណីអាហារយ៉ាងណាមិញចិត្តក៏ត្រូវការចំណីអាហារដូចគ្នាពលគឺព្រះសទ្ធំនឹងឯងពីព្រោះអីអឺបើសិនជាមនុស្សម្នាក់ម្នាក់អត់មានពធនៅក្នុងចិត្តទេគឺអត់មានក្តីសង្ឃឹម ហើយអត់មានសន្តិភាពផ្លូវចិត្តនេះថារកសេចក្តីស្ងប់សេចក្តីសុខគឺគឺមិនងាយរកឃើញទេចាគឺមិនងាយទេថាបាននៅសេចក្តីសុខផ្លូវចិត្តអញ្ចឹងណាចាពីព្រោះអីអឺចាកំណត់ជាមនុស្សនេះគឺ បាននិយាយអំពីធម៌ដូចថាជ្រាលជ្រៅមែនតើនេះថាអត្តភាព ជាមនុស្សបានដាច់ក្រអញ្ចឹងណាចាហើយប្រការដែលសំខាន់នេះគឺថាឲ្យយើងតាំងនៅក្នុងសេចក្តីល្អក៏ដូចជា មានពុទ្ធពធប្រសងជាទីពឹងទីរលឹកនេះគឺកាន់តែក្រមែនតែនចាអញ្ចឹងហើយ គឺពធកាត់ឡើងនៅក្នុងលោកនេះគឺដើរតួសំខាន់ណាស់សម្រាប់អប់រំផ្លូវចិត្តចាមិនថាអឺលោកចាស់ក៏ព្រះអង្គក៏ដូចជាពជាពុទ្ធបរិស័ទប្រិមត្តទេគឺបើសិនជាគាត់មានធម៌អប់រំចិត្តជារឿយរឿយជាប្រកដីគឺគាត់មិនសូវមានទុកកង្វល់ច្រើនមិនសូវគេថា stress អញ្ចឹងណាចាមិនសូវ stress ចាអញ្ចឹងហើយគេថារស់ រស់នៅអ្វីដែលយើងមានដូចថាយើងរស់ពេញចិត្តនៅអ្វីដែលខ្លួនឯងមានទៅវាគឺជាសេចក្តីសុខមួយយ៉ាងដែរចាចាអរសូមរៀបរាប់ត្រឹមតែប៉ុណ្ណឹងចាតែប៉ិតនៅពឹសស្ដាច្រើនមែនតើចាអញ្ចឹងដោយសារពេលវេលាយើងវែងដូចថាគៀកគៀកដែរអញ្ចឹងបងអូនសូមសង្ខេបត្រឹមតែប៉ុណ្ណឹងចាអរគុណអរគុណចពនចំពោះការបកស្រាយវេញេកអត្ថន័យកំណាព្យនឹងយ៉ាងក្បោះក្បាយហើយយើងជាអ្នកកាន់ពុទ្ធសាសនាផងយ៉ាងហោចណាស់ក៏យើងត្រូវ ចេះធေါ်អា បន្តិចបន្តួចនៅក្នុងខ្លួនដើម្បីឲ្យគេដឹងថាយើងនឹងជាអ្នកកាន់ពុទ្ធសាសនាយ៉ាងខ្សោយណាស់ក៏ចេះសិល5ដែរនេះគឺចាចាបងប្រុសដើម្បីឲ្យឲ្យឲ្យយើងនឹង មានសិលនឹងខ្លួនបាទដូច្នេះអបកគលទូនីតិនេះជួនលោកពូលោកពូជួយ បន្ថែមជាមួយឆោពណ៌បន្តិចដើម្បីឲ្យអត្ថន័យនឹងកាន់តែពិរោះបន្តទៅទៀតលោកពូ អឺមែនតើទៅសូមបន្ថែមតិចថា មិនត្រឹមតែក្នុងនាមជាប្រជាជន ខ្មែរហើយភាគច្រើនគេថា95%ជាអ្នកពុទ្ធសាសនិកជន ជាជននិយមឬក៏ជាអ្នកកាន់នៅពុទ្ធសាសនាសិល5នេះក៏ល្អប្រសើរមែនតើគេហៅថានិច្ចសិលសិលជាប្រចាំហ្នឹងអឺមែនតើមិនត្រឹមតែឲ្យចេះទេគេថាត្រូវតែកាន់ខ្ជាប់ហើយត្រូវតែអនុវត្តយ៉ាងសកម្មទៅទៀតការ ពីខ្ញុំចូលនៅអនុវិទ្យាល័យនៅក្នុងវិទ្យាល័យភ្លាមបាទអាយុកាលហ្នឹងពី13 10ហ្នឹងគឺថាទៅ នៅវត្តលោកមេគុណអនុគុណហ្នឹងគឺថាលោកឲ្យរៀនធរចឹងមកហើយឲ្យកាន់ខ្ជាប់នៅសិលនៃសិល5ហ្នឹងហើយបាទហើយល្អប្រសើរមែនទែនគឺថាធប់បើប្រព្រឹត្តបានមែនទែនគឺថាអស់គឺទេបាណាសុំគុំប្រមាទទេណាបាណា យើងកុំសម្លាប់កុំអីអញ្ចឹងទៅបាណាតិបាតាវេរៈណវេរមណីចេតនាជាហេតុវាចាក់កិរិយាការសម្លាប់សត្វមានជីវិតឲ្យធ្លាក់ចុះកន្លងគឺការសម្លាប់សត្វអីអញ្ចឹងគឺថាមួយអានោះគាត់ធំមែនតើកុំប្រមាថគេកុំសម្លាប់គេបាទអត្តនីក្រាស់ហ្នឹងកុំលួចទ្រព្យរបស់គេគេក៏ចង់បានយើងក៏ចង់បានរឿងហេតុអីយើងមិនយល់ខ្លួនឯងតែបាច់អីទៅយកលួចរបស់គេក៏ហត់បោកបោកប្រាំគេបាទ ការមេណាកុំប្រព្រឹត្តនៅលំអែងកាម ដែលជាខុសឆ្គងនាំអំពើគាត់ថាមែនតើនោះយើងគាត់ថាកិច្ចបំផុតរត់មួយសេចក្តីស្នារបស់មនុស្សម្នាក់ម្នាក់នៅក្នុងតតិយៈលោកក៏ប៉ុន្តែធ្វើឲ្យត្រឹមត្រូវទៅតាមគោលការណ៍ទៅតាមច្បាប់ប្រពៃណីទំនៀមទម្លាប់ឬក៏សាសនាឬក៏មេត្រានៃរាជរដ្ឋាភិបាលដែលបានចែងឲ្យបានពិតប្រាកដណាយើងធ្វើទៅឲ្យត្រឹមត្រូវតាមកន្លងច្បាប់ដែលយើងមាន បាទសម្រាប់អនុវត្តឲ្យបានសេចក្តីសុខណាអមុសាយើងគុំកុហក គេកុំបោកប្រាស់គេកុំលួចទ្រព្យគេអញ្ចឹងហើយកុំពីប្រវាញ់គេកុំនិយាយពូកផងសហនាំឲ្យគេធ្លាក់ចុះកន្លងគឺការជឿយើងដោយលងចិត្តដើម្បីយើងចម្រិតចម្រែងកេងប្រវាញ់យកទ្រព្យអ្នករតីណាអគ្រឿងញៀនចុងក្រោយហ្នឹងគឺថាដូច្នេះទាំង5នេះមែនតែនទៅសរុបទៅគឺថាល្អបំផុតបាទសម្រាប់ជីវិតមនុស្សម្នាក់ម្នាក់នៅក្នុងតតិយៈលោកនេះបាទព្រោះយើងម្នាក់ម្នាក់កើតមកហើយវាមិនមែនថាគ្រប់ទៅទាំងអស់គ្នាបាន100ឆ្នាំទេ ដែលមានអ្នកខ្លះ100ជាងតិចទូទៅមានអ្នកខ្លះទៅក៏ក្រម100មានអ្នកខ្លះហ្នឹងតាំងពីក្មេងដូច្នេះរឿងហេតុអីបាច់ចាំដល់ដល់ចាស់បាទដឹងដឹងកាលណាយើងប្រើកាយវិការចិន្តាវិចារចិត្តទាំងឡាយហ្នឹងឲ្យ ប្រព្រឹត្តនៅក្នុងធម៌ទៅឲ្យមានសេចក្តីស្មោះត្រង់នឹងគ្នាអីអញ្ចឹងទៅអាហ្នឹងគឺជាការរកសេចក្តីសុខឃើញហ្នឹងបាទបាទ ដូច្នេះដូច្នេះយើងគួរគួរតែតែតែការសិល5ឬក៏អត់លោកពូហីត្រូវតែមិនមែនគួរទេគឺថាមនុស្សយើងត្រូវតែតែបើអ្នកកម្មកម្មសិល5ជាប់ហ្នឹងតើមានប្រយោជន៍អីខ្លះដល់យើងឯងអានឹងវាគឺទៅមាននិមន្តប្រសងមកសំដែងគេជួយថាប្រយោជន៍របស់យើងហ្នឹងគឺថាកាលណាយើងមិន ប្រមាថគេគេណាគេក៏អត់ប្រមាថយើងដែរ ហើយទោះបីគេប្រមាថយើងយើងធ្វើជាអ្នកលោហិនិយមឬក៏ខន្តីទៅយើងដើរចេញទៅដែលមានអធិស្ឋានល្អយើងតាំងចិត្តទៅខន្តីអំណត់ទៅក៏ជាការសុខអានឹងជាប្រយោជន៍មួយប្រយោជន៍មកឲ្យយើងសុខពីអត្តភាពនេះនេះក៏ដូចធ្លាប់គេគេណាកាលណាយើងអត់ដូចធ្លាប់គេគេមិនรู้រឿងឲ្យយើងដែរខូចតែយើងទៅរូបយកមកគេអានឹងប្រយោជន៍សង្គមបរិយាកាសបច្ចុប្បន្នអានឹងគេហៅថាន័យត្រង់ណាដល់ន័យទៅឋានសួគ៌អានឹងខ្ញុំអត់ទាន់មើលឃើញទេព្រោះអានេះយើងនិយាយតែ តែនិយាយឲ្យពិតពិតតាមជាក់ស្ដែងក្នុងសង្គមបរិយាកាសគេថាបើទស្សនវិជ្ជាគេថាមានពាក្យ modern philosophy គេនិយាយថាត្រូវតែឲ្យគ្រាន់តែធ្វើណាគឺថាហើយបើនេះយើងគេថាថាបើអ្នកមិនជឿរឿងហ្នឹងទេអ្នកអ្នកត្រូវតែចូលទៅស្អប់បើអ្នកមិនជឿចិត្តការនិយាយរបស់គេទេអ្នកត្រូវតែស្ដាប់គេដើម្បីបង្ហាញថាអ្វីដែលគេដែលគេនិយាយឲ្យបង្ហាញថាអ្វីកន្លែងណាខ្លះដែលយើងមិនបានយកចិត្តទុកដាក់ស្ដាប់នោះ បាទអាហ្នឹងយើងអាហ្នឹងជាអានិសង្ឃបច្ចុប្បន្នណាដល់កុំផឹកស្រាកាលណាយើងអត់ផឹកស្រាយើងអត់អត់ស្វឹងទេណាអាហ្នឹងជាប្រយោជន៍ជាគុណតម្លៃរបស់មនុស្សដែលមិនសេពគ្រឿងញៀនណាអាហ្នឹងជាឧទាហរណ៍ជាក់ស្ដែងអញ្ចឹងឯងបាទបាទអរគុណលោកពូចំពោះយ៉ាងម៉េចដែរចំពោះបើសិនជាមនុស្សភាកច្រើននៅសាសល5តើពិភពលោកនឹងយ៉ាងម៉េចដែរ ចាអរគុណបងប្រុសចាអឺនេះជាជាទស្សនៈបងប្អូនផ្ទាល់បើសិនជាអឺដូចថាអឺប្រជាពុទ្ធបរិស័ទក៏ដូចជានឹងហើយបងប្អូនខ្មែរយើងដែលគាត់ដូចថាយើងដូចថាកាន់សាសនាពុទ្ធដូចថាព្រះពុទ្ធសាសនាគឺជា សាសនារបស់រដ្ឋអញ្ចឹងណាប៉ុន្តែបើសិនជាបើសិនជាគាត់ដូចថា សិក្សានៅក្នុងសិក្ខាបទសិល5មានបាណាតិបាតអញ្ចឹងអត្តនីទានាអញ្ចឹងបើសិនជាគាត់កាន់សិក្ខាបទនឹងបានល្អគឺគាត់ដូចថា មានការដូចថាមានហេតុរ៉ែអតបៈអីចឹងណាដូចថាមានការខ្មាស់បាបហើយខ្ពើមបាបតែម្ដងពីព្រោះអីបុគ្គលខ្លះគឺគាត់គិតថាការរក្សាសិលអីមើលទៅចាស់កំរិលចាស់ជាទូទៅគឺគាត់និយាយចឹងមែនមើលទៅដូចចាស់កំរិលកាន់ធေါ်កាន់អាអញ្ចឹងណាប៉ុន្តែបើសិនជាយើង ដឹងអំពីអអនុភាពក៏ដូចជាបនកុសលនៅក្នុង សិក្ខាបទដែលយើងបានបប្រតិបត្តិក៏ដូចជាអនុវត្តជាប្រចាំក៏ដូចជាការរស់នៅចឹងគឺថាល្អមែនតើពីព្រោះអីអឺបាណាតិបាតហ្នឹងបើនិយាយចំទៅគឺការការសម្លាប់សត្វអ្នកខ្លះគេថាសត្វកើតមកសម្រាប់ឲ្យមនុស្សយើងបរិភោគទេ គឺជាចំណៃរបស់មនុស្សអីចឹងណាតាមពិតគ្មានគ្មាន ការត្រេកអរដូចថា គ្មានការត្រេកអរនឹងការកាប់សម្លាប់ទេចាសូម្បីតែសត្វក៏វាខ្លាចស្លាប់សក្តីស្លាប់ដែរអត់មាននេះថាងខ្ញុំរីករាយណាស់ចង់ឲ្យអ្នកឯងសម្លាប់ខ្ញុំមិនគឺអត់ទេនេះជាការកាត់បងមនុស្សអញ្ចឹងណាចាហើយការរំពៃលួចទ្រព្យសម្បត្តិរបស់ អ្នកដតីណាណាក៏ដោយចាបើនិយាយចាំទៅអឺដូចព្រះអង្គសម្ដែងដែរនៅក្នុងធម៌ណាដែលយកខ្លួនឯងឧបមាជាមួយអ្នកដតី ធម្មតាយើងក៏ខ្លាចបាត់បង់របស់ជាទីស្រឡាញ់គេក៏ខ្លាចបាត់បង់ដូចគ្នាអញ្ចឹងហើយបានព្រះអង្គខាងកុំឲ្យលួចរបស់ជាទីស្រឡាញ់របស់គេទេថាលួចឆក់ប្លន់អញ្ចឹងវាមើលទៅដូចថាប្រេកផ្សាយហើយគេក៏ស្រឡាញ់របស់គេដែរមែនចាបាញ់និយាយចំទៅបើសិនជាយើងអឺបដិបត្តិក៏ដូចជាអនុវត្តនៅសិក្ខាបទទាំង5នេះគឺយើងបាននៅដូចថាសេចក្តីសុខឬផុតចាក់ទុកហើយបាននិយាយអំពីនៅក្នុងបច្ចុប្បន្នភាពនេះដូចថា យើងឲ្យសុកនឹងសុកដល់គ្នានឹងគ្នាអញ្ចឹងណាចាដោយមិនការបៀតបៀនអ្នកដទៃណាណាចាអរគុណជប៉ុនចំពោះការបកស្រាយវិញ្ញាណបន្ថែមជាមួយលោកពូហើយបន្តមកគឺប្រកេនអឺប្រកេនសំទោសជួននិយាយសងមកជាមួយលោកពូឥឡូវទៅចេះប្រកេនអាជូននេះពូទៅលោកពូទៅលោកពូមាន អ្វីប្លែកជាងនឹង ទៀតនោះទេដែលដែលដើម្បីចែកជូនដល់ប្រិយមិត្តយើងដែលកំពុងទស្សនា ដែលកំពុង តាមដានទស្សនាគុណចុងក្រោយនេះខ្ញុំជំនួយមួយឬក៏គុណម្ចាស់ដែលជាអ្នកសម្របសម្រួលកម្មវិធីហ្នឹងគឺចាក់ផ្សាយនៅភាគនិទានខ្លីមួយ ដែលខ្ញុំបានផ្ញើទៅថ្ងៃមុនហ្នឹងណាបាទបាទគឺនិយាយអំពីមុននឹងគេអញ្ចឹងបានគេថាឃើញភ្លាមកុំអាលវាយតម្លៃនិយាយពីក្មេងសុចរិតម្នាក់ហ្នឹង គិតថាដូច្នេះគឺជា ភានិទានឬក៏ជាលខោននិទានខ្លីមួយដើម្បីជាការអប់រំផងជាការលើកទឹកចិត្តដល់មនុស្សម្នាក់ម្នាក់កុំកុំឲ្យវាតម្លៃតែសម្បកក្រៅបើយើងស្ដាប់ហើយពិចារណាទៅលើសាច់រឿងនឹងតែម្ដងដូច្នេះមួយអាចធ្វើបានបាទបាទបាទ សំឡេងអត់លេង ទីផ្ទះក៏មានក្មេងម្នាក់អាយុប្រមាណជា10ឆ្នាំបានហុចចំពោះមួយប្រអប់មកឲ្យខ្ញុំហើយអង្វរខ្ញុំជួយទិញដោយក្តីអនុគ្រោះកុមារនោះមានសម្ភារបំពាក់រហ័យរយ៉ៃមុខស្គមឡើងជ្រុំខ្ញុំដកហងមករកមើលឃើញតែកាសនេះ ខ្ញុំក៏ប្រាប់វាថាពូអសូរឯណាប៉ុន្តែពូគ្មានកាក់រីសោះសំលោកមេតាឲ្យកាក់មកមកខ្ញុំបានខ្ញុំបានរត់ទៅដូនអ្នកលក់ទំនិញនៅចិត្តនេះរួចត្រឡប់មកវិញដោយយកកាក់ខ្ញុំសម្លឹងមើលមុខក្មេងនោះហើយថាគាត់ជាឯកពលមុខវិញឬបាទនោះ ខ្ញុំបានមកពីទៅណាទេទឹកមុខក្មេងនេះពិតមែនតែស្លាំងតែមានសភាពហាក់បញ្ចេញឲ្យឃើញថាជាក្មេងសុចរិតហើយកាន់ចិត្តថ្លៃថ្នូរផងខ្ញុំក៏បិទកាសនេះមួយឲ្យទៅវាពេលទទួលហើយវាក៏រត់បាត់ពីមុខខ្ញុំទៅភ្លាម 5នាទីកន្លងផុតទៅខ្ញុំចង់5នាទីទៀតខ្ញុំក៏ចង់បន្ទល់ពីក្មេងនោះក្រែងវាមិនសុចរិតការរងចាំប្រហែលជាកន្លះម៉ោងពុំឃើញមកទីខ្ញុំក៏ធ្វើដំណើរទៅមុខទៀតដោយបញ្ញាថាលែងទុកចិត្តក្មេងចំពោះនេះហើយ ពេលដែលខ្ញុំត្រឡប់មកកាន់ប្រទេសខ្ញុំវិញខ្ញុំឃើញក្មេងម្នាក់អាយុប្រមាណជា8ឆ្នាំមានពិតជាដូចជាក្មេងដែលបោកខ្ញុំចឹងទឹកមុខវាស្រណូតចង់យំវានិយាយមកកាន់ខ្ញុំថាគឺលោកឬដែលបានប្រកល់កាសមីឲ្យក្មេងអ្នកលក់អីវ៉ាន់ម្នាក់គឺខ្ញុំនឹងឯងនេះការៀង ផងខ្ញុំហើយយកមកជូនលោកហើយយើងទាំងពីរអ្នកជាក្មេងកំព្រាបងខ្ញុំយកកាក់មកជូនលោកដល់ខ្លួនឯងពុំបានទេទៀមព្រោះវាត្រូវរត់ទៅបុកមានរបួសយ៉ាងខ្លាំងខ្ញុំគិតថាប្រហែលជាពុំរត់ទេកុមារនេះនិយាយទៅបុកទៀតពុំរត់ឡើយដោយក្តីស ខ្ញុំសួរទៅក្មេងនោះវិញថាវានៅណាចូលឯងនាំឯងទៅជួបនឹងវាចុះខ្ញុំនឹងវាក៏ដើរចេញពីភូមិទៅកាន់ផ្លូវដ៏តូចមួយដែលចង្អៀតហើយនឹងលិតផង លក់ដើរបន្តិចទៅក្មេងនោះក៏ចង្អុលប្រាប់ពីទីកន្លែងដែលគេរស់នៅខ្ញុំក៏ដើរទៅដល់មាត់ទ្វារនៃកុំតូបមួយដែលនេះមានងងឹតឈឹងមានស្ថានដូចជារូងនៅឯជញ្ជាំងផ្ទមរខេរខាមួយខ្ញុំឃើញកុមារម្នាក់ដេកស្រុកស្ដឹងលើកំណោកន្ទោប ខ្ញុំស្គាល់ជាក់ប្រកាសជាកុមារដែលលោកជាគូមកឲ្យខ្ញុំនោះក៏ប៉ុន្តែពេលនេះមុខវាឡើងសស្លាំងវានិយាយតិចតិចមកកាន់ខ្ញុំថាសូមលោកអញ្ជើញចូលមកជិតខ្ញុំបានបន្តិចមកខ្ញុំស្ទាបដៃជើងវារូបប្រាំវាត្រជាក់ដូចជាទឹកកកក្មេងកំសត់ប៉ះសួរប្អូនវា បានប្រគល់ប្រាក់ជូនលោកហើយនៅកណ្ដាលនោះសេចក្ដីវាត្រឡប់ខុសទេធម្មតាវានិយាយរអារអួលអើលោកអើយតើបងអូនខ្ញុំមិនទៅជាអ្វីបើសប្ថ្ងៃមានតែខ្ញុំដែលជាជំហរហើយឥឡូវបើសុខភាពខ្ញុំវាដូច្នេះនោះ ខ្ញុំអោនទៅចិត្តមុខវាថើបថ្ងាស់វាដែលត្រូវរបួសហើយបញ្ជាក់ប្រាប់ថាមិនអីទេសូមឯងកុំព្រួយអ្វីយើងនឹងយកប្អូនឯងទៅចិញ្ចឹមខ្ញុំនិយាយជាមួយវាអស់ពេលមួយស្របក់លោកតាតែវាឈប់ធ្ងោវាមើលទៅមុខប្អូនវា រួចហើយសម្លឹងទៅខ្ញុំនេះចេញពីខ្ញុំសម្លឹងទៅប្អូនវាយ៉ាងស្ងៀមស្ងាត់រំពេចនោះវាក៏ដាច់ខ្យល់ស្លាប់គ្នាទៅកុមារដល់កំសត់ដល់រលត់សង្ខារបែបនេះធ្វើឲ្យខ្ញុំ ឃើញជាក់ស្ដែងនៅទឹកចិត្តដ៏ពិសេសដែលក្មេងនេះចេះរក្សាដោយបរិសុទ្ធស្អាតនៅក្នុងចំណោមទូរគតភាព។ តែបានរៀបចំ នៅលខោននិយាយមួយ តែម្នាក់ឯងតួ2 3ហើយស្ដាប់ទៅគួរចាប់អារម្មណ៍មែនទែនតែខ្ញុំនៅតែមានចម្ងល់មួយថាលោកពូមូលហេតុអីបានលោកពូចេះដាក់ពាក្យថាក្មេងសុចរិតលោកពូអឺរឿងហ្នឹងមែនតើទៅជារឿងរបស់បរទេសមួយតែក្នុងនៅក្នុងសិភើយូរហើយសិភើការសិក្សាគ្រូមួយសម្រាប់ ការសិក្សានៅប្រទេសខ្មែរយើងដែលមានលោកម្នាក់គាត់យកបកប្រែពីភាសាបរទេសហ្នឹងណាតែប៉ុន្តែខ្ញុំគាត់ទៅយកស្រង់យកមកសម្រួលពាក្យប្រាក់ដើម្បីនិយាយហើយបាទដើម្បីឲ្យដឹងលើគោលការណ៍នៃសាច់រឿងនឹងគឺថានិយាយអំពីទឹកចិត្តរបស់មុនដំបូងគឺថា បរិះចំណាស់នោះគាត់ប្រហែលជាមិនទុកចិត្តក្មេងទេពីពួកគាត់ចាំពី5នាទីរហូតដល់ទៅកន្លះម៉ោងសារអត់ឃើញក្មេងនឹងយកអាកាសមាសហ្នឹងព្រោះដោយអាកាសមាសដូចអាកាស1ដុល្លារអាកាស1ដុល្លារឬក៏2ដុល្លារអញ្ចឹងព្រោះតាមការពិតចំពោះហ្នឹងយើងនឹងស្រាប់តម្លៃដល់តាម40សេនអញ្ចឹងទេហើយដល់គាត់អត់មានអាកាសសេនអញ្ចឹងគាត់ឲ្យអាកាសមាសហ្នឹងទៅហើយក្មេងហ្នឹងក៏ព្រមថាបើសិនជា លោកឲ្យខ្ញុំខ្ញុំរត់ទៅទៅនៅហាងលក់ជំនាញចិត្តចិត្តទៅរត់ទៅហ្នឹងក៏បាត់ស្ងាត់ទៅហើយគាត់ចាំ រហូតដល់ពី5នាទីរហូតដល់ទៅ10រហូតដល់20មិនឃើញក្មេងនឹងមកទេគាត់គាត់ដើរទៅផឹកកាហ្វេនៅកន្លែងផ្សេងទៅហើយក្រោយមកគាត់គាត់ទៅដល់ផ្ទះខ្ញុំវិញអើផ្ទះគាត់វិញទៅដោយសារគិតថាខ្លាចជាក្មេងហ្នឹងជាមនុស្សបោកកុហកអញ្ចឹងណាអាហ្នឹងគាត់គិតថាពួកក្មេងហ្នឹងវាអត់เคยយកកាក់មកវិញបាទទីពុទ្ធសាទៅដល់ផ្ទះថាឃើញក្មេងម្នាក់ទៀតមុខពិនភេទដូចក្មេងដែលយកឈ្គូមកលក់អញ្ចឹងក៏ប៉ុន្តែគាត់ថាវាអាយុតិចជាង បាទក៏រាយរ៉ាប់ប្រាប់ដំណើរហ្នឹងទៅក៏នឹងខ្ញុំគាត់ថាចង់សម័យរឿងហ្នឹងអឺបងវាមិនអាចមករួចទេដោយសាររត់ពេលរត់ទៅហ្នឹងគឺថារទេះឡានហ្នឹងវាបុកឬក៏រទេះសេះហ្នឹងណាបុកមិនហ្នឹងធ្វើទៅអញ្ចឹងទៅបាទហ្នឹងហើយទីផុតថាសូម្បីតាកាក់ប្រហែលសេះហ្នឹងនិយាយពីធម៌សុចរិតសុចរិតភាពរបស់កុមារកំព្រា ជាទុរគតជនក៏ប៉ុន្តែ វាកាន់តែចាក់ទៀងត្រង់នឹងសុចរិតជាទីបំផុត គឺថាយកអាកាសមាសហ្នឹងអាកាសផ្សេងផ្សេងហ្នឹងវាយកតែតម្លៃជាគូទេយកអាកាសដែលសល់ប្រមាណហ្នឹងគិតថាប្រមាណ5 10សេនតម្លៃជាគូទៅសល់ប្រមាណ85សេនហ្នឹងយកមកឲ្យគាត់វិញអញ្ចឹងហើយបានសុខចិត្តនឹកឃើញថាក្មេងនេះល្អមែនទែនគាត់សុខចិត្តយកក្មេងហ្នឹងក្រោយពីបងវាស្លាប់ក៏យកក្មេងហ្នឹងធានាថាយកទៅចិញ្ចឹមហើយនឹងអប់រំហើយនឹងឲ្យជំនាញសូត្រចិញ្ចឹមទៅបាទបាទនេះជារឿងមួយ ចំណងជើងសុចរិតនេះលោកពូអ្នកដាក់ឲ្យក្មេងហ្នឹងឬក៏ជាដាក់ថាក្មេងសុចរិតទាំងហ្មងនេះគឺគឺគឺគឺគឺទៅសេមកចឹងមកគេទៅសេអញ្ចឹងមកហ្មងយើងអាចកាយកន្លែងអរគុណនេះមិនថាអរគុណច្រើនលោកពូលោកពូឬក៏យើងអាចស្រួលពាក្យពេចដើម្បីយកមកថ្លែងយកមកពូឬមកទីទៀតអាហ្នឹងយើងអាចយកមកស្រួលខ្លះ បាទហើយសូមអភ័យទោសផងដែរព្រោះដល់ពេលចាស់ទៅប្រើសលេងអត់បានច្រើនទេតែនៅតែបរុសគូវត្តទេនេះក៏ពិបាកដែរបើសិនជាមានក្បាលមួយគ្រូតូចអាហ្នឹងយើងអាចប្រើសម្លេងបានច្រើនយ៉ាងយកមកដាក់តមាត់ហើយបាទដល់សម្លេងមាត់ទេអញ្ចឹងពិបាកធ្វើបាទលៀនហ្នឹងសូមសួរមកលោកពូអាចធ្វើសម្លេងបានប្រមាណដែរអាច ប្រហែលតួពីហ្នឹងប្រហែលជា5 6ដែរតាំងរហូតដល់តួស្រីចាប់តួប៉ុន្តែឥឡូវហ្នឹងគេថាធ្វើលេខការហើយគេថាខានខ្លួនទៅហើយសូមជម្រាបថាការប្រើសម្លេងហ្នឹងគឺថាលុះត្រាតែយើងរៀនជាមួយជប៉ុនហើយគេយល់ពីរៀនឲ្យដឹងពីខ្យល់នៃតួអក្សររបស់តួអក្សរនីមួយៗហ្នឹងដូច្នេះយើងងាយស្រួលក្នុងការបញ្ចេញសម្លេងតែសម្លេងហ្នឹងចេញពីកន្លែងណាឧទាហរណ៍បសម្លេងហ្នឹងនៅកន្លែងណាបង បគឺបនៅប្រមោមាត់ហ្នឹងឯងការបិទប្រមោមាត់សងខាងហ្នឹងទូគ្នាចេញបណាអពងណាហើយដល់ម៉ូម៉ូមកពីណាម៉ូនៅក្នុងចំហតើយើងរៀនឲ្យដឹងពីអាខ្យល់នៃតួអក្សរហ្នឹងទូចសញ្ញាហ្នឹងទាំងអស់ហើយខូខូចេញពីណាខូពីដើមទ្រូងមកអញ្ចឹងដូចថាឲ្យវា សម្លេងឲ្យធំមកអញ្ចឹងហើយចេញពីខ្យល់ខ្យល់បំផុសចេញពីដើមទ្រូងគោឃើញទេវាអត់នៅលើបឯងគេវាខុសគ្នាអាសម្លេងគាត់ថាយើងសិក្សា ពីអាខ្យល់នៃសម្លេងរបស់តួព្យញ្ជនៈឬក៏អក្សរៈរបស់យើងទៅអញ្ចឹងបានយើងអាចប្រើបានបាទបាទបាទអរគុណលោកពូអរគុណច្រើនបាទអរគុណអរគុណហើយចំពោះសុផនវិញអឺចាបងប្រុសអឺចេះប្រើសម្លេងស្មូតនឹងយ៉ាងម៉េចដែរចេះរៀនឬមាន គ្រូដែរឬក៏អឺចេះខ្លួនឯងចាចាអរគុណបងប្រុសនៅសំណួរដូចថា ល្អសម្រាប់ប្អូនមែនតែនបងនិយាយចាំទៅសម្លេងស្មូតនេះ គឺដាំឡើយហ្នឹងប្អូនរៀនតាមកសែតចាកាលហ្នឹងរៀនតាមកសែតអីចឹងក្រោយមកទៀតអឺបានទៅសិក្សាបន្ថែមអំពីអឺឯដឹងអំពី បែបបត់ក្នុងការសោតនៅកំណាបដូចលោកពូគាត់មានប្រសាសន៍មកហ្នឹងថាប្រើសំឡេងសាស្ត្រាចារ្យយ៉ាងបុរិនចាបន្ថែមទៀតទៅចាហើយ បើនិយាយអំពីការស្មូតនេះ គឺខុសពីចម្រៀងចា ចម្រៀងបើនិយាយចំទៅបើនិយាយចំន័យថាកំណាគឺជាមេរបស់ចម្រៀងអីចឹងណាចាបាទបាទអឺស្មូតគឺមានការរលាក់រលឿនដូចថាដូចនេះលេងទឹកចឹងណារលាក់ដូចថាបូតុមមើ គឺប្រើសម្លេងវែងតែម្ដងចាហើយ smooth ហ្នឹងគឺថាបើសិនជាបើយើងអត់មានភាពតស៊ូព្យាយាមទេគឺมันអាចនិយាយថាបែងចែកបានទេសម្រាប់បងសូមបើកមុខកញ្ចក់តិចសម្រាប់នេះបងផ្ទាល់ប្អូនច្រៀងមុនស្មូតអញ្ចឹងហើយវាដូចថាពិបាកមែនតើសម្រាប់ប្អូនដូចថាពេលខ្លះអឺយើងចែកអត់ដាច់ទេណាចាតែកាលណាយើងចែកអត់ដាច់វាទៅជាច្រៀងចូលស្មូតចាឬមកក៏ស្មូតចូលច្រៀង នឹងបើសម្រាប់បងអូនអឺដូចថាទៅតែប្រហែលជាប្រហែលឆ្នាំនេះទេប្រហែលប្រហែលឆ្នាំហ្នឹងឯងចាអាចដូចថាយើងអាចចែកឲ្យដាច់អំពីចម្រៀងហើយនឹងស្មូតអីចឹងតែកាលពីដើមហ្នឹងក៏អត់តន់ល្អដែរដូចថាយើងជាអ្នកចម្រៀងហើយយើងអភិវឌ្ឍខ្លាចជាអ្នកស្មូតអីចឹងណាចាអញ្ចឹងហើយមានការពិបាកបើនិយាយចាំទៅដូចថាចម្រៀង ចម្រៀងខុសពីស្មូតត្រង់ដូចថាបើសិនជាយើងអត់បាញ់បែងចែកអត់ដាច់ទេវាទៅជាវាទៅជាច្រៀងណាចា បាទចាអរគុណបងប្រុសចាតើការប្រើដង្ហើមយ៉ាងម៉េចក៏បានវែងហើយដោយមិនដាច់គឺនៅនៅមានសម្លេងកលួចវែងស្រួយដូចមជុលអញ្ចឹងខ្ញុំស្ដាប់ទៅពេលស្មូតទៅពេលខ្លះអូសចុងអាចុងពីអីហ្នឹងគឺស្រួយកលួចមែនទេតើវិធីមានវិធីគេធ្វើយ៉ាងម៉េចដើម្បីឲ្យបានសម្លេងអញ្ចឹង ចាបើនិយាយចំនេះជាបទពិសោធន៍របស់បងអូនផ្ទាល់គឺមុននឹង smooth គឺយើងដូចថាមានការសម្រួមណាចា សម្រួមកាយវិការនិងចិត្តឲ្យស្ងប់ហើយយើងដកដង្ហើមដូចថាយើងដកយើងដកចូលដកចូលហើយយើងសោតចាប់ដើមដូចថាតកាលណាយើងបានត្រៀមលក្ខណៈអត់មានដូចថាការសម្រួមឲ្យចិត្តយើងស្ងប់ទេតកាលណាយើងថាចាប់ដើមសោតយកហ្មងគឺសំឡេង ខ្សែវទៅហ្មងយ៉ាខ្សែវទេថាគេថាសម្លេងដង្ហើមខ្លីណាចាដង្ហើមខ្លីប៉ុន្តែបើសិនជាយើងសម្រួលកាយវិការចិត្តឲ្យស្ងប់ហើយយើងដូចថាតាមសម្រួលអញ្ចឹងណាតាមអធិស្ស្រ័យអញ្ចឹងហើយគឺថាសម្លេងយើង គឺ គឺថាមិនវែងពេកហើយក៏មិនខ្លីពេកព្រួយបងអូនមុននឹងស្មោអញ្ចឹងរៀបចំអរិយាប័ត្ររៀបចំអរិយាប័ត្រឲ្យបានសមដូចថាសមរម្យក៏ដូចជាសុបួលហើយមានការដកដង្ហើមចេញចូលឲ្យដូចថា ឲ្យបានយូរអីចឹងណាចាកុំឲ្យវាថាតាហេតុតហោពេកអញ្ចឹងហើយធម្មតាស្មូតដល់ដូចចម្រៀងទេបងប្រុសចា ចម្រៀងមានតែ4លបាសឬមកក៏5លបាសយ៉ាងច្រើនចាប៉ុន្តែបើស្មូតវិញគឺវែងហើយច្រើនទៀតចា ច្រើនមែនតើជួនកាលមកគាត់អីចូល3 4ស្លឹកហើយក៏មានដែរចាបើចម្រៀងមានភ្លេងយោងអីចឹងយើងអាចប្រឡំជាមួយភ្លេងបានតែសំឡូតអត់មានទេតែយើងម្នាក់ឯងចាបើស្មូនតែខហើយផ្្លាត់ហើយគឺថា original ណាបងប្រុសចាអាសម្លេងយើងគឺច្រៀងអីហាអឺ smooth គឺជាសម្លេងដែលអត់មានឧបករណ៍ភ្លេងណាជំនួយ ទេគឺថាចេញមក original តែម្ដង ចាផ្្លាត់គឺដឹងផ្្លាត់ ភ្លាវក៏ដឹងភ្លាវតែម្ដងចាបាទអរគុណអរគុណច្រើនចាចំពោះកញ្ញាឈពនដែលបានអបរិយាយហើយនឹងចែកបទពិសោធន៍យ៉ាងក្បោះក្បាយជូនដល់ប្រិយមិត្តយើងលោកពូអឺចិត្តចប់កម្មវិធីរបស់យើងលោកពូមានអីបន្ថែមបន្តិចទេសូមអញ្ជើញលោកពូបន្ថែមបន្តិចទៀតបាទ ដូចជាមិនចង់បន្ថែមឲ្យវែងឆ្ងាយទេតែបន្ថែមវាមិនច្បាស់ទេវាកំណាប់វាភាច្រើនទៅវារាប់រយកំណាប់រកតែជាពាន់កំណឹងអីកំណឹងប៉ុន្តែគាត់ថាអឺការសិក្សាទៅលើវិស័យសិល្បៈនេះគឺមានអត្ថន័យទូលំទូលាយណាស់ហើយអ្វីក៏ដោយគួរតតែយើងរៀនដែរព្រោះថាកិច្ចការប្រចាំថ្ងៃក៏យើងត្រូវតែរៀនដែរគេហៅថាអឺ ការសិក្សាការរៀនរស់រៀនធ្វើគ្រប់យ៉ាងហើយដល់សិល្បៈយើងតើតើរៀននឹងឲ្យខ្លាំង ជាងធម្មតាឧមាថាបើយើងរៀនព្យួរយើងរៀនព្យួរធម្មតាវាត្រង់ត្រង់ដល់ទៅលើរៀនខាងសិល្បៈនោះខ្ញុំជឿថាពិបាកពិបាកជាងទាំងអស់ពីព្រោះសិល្បៈវាមានច្រើនទម្រង់ហើយវាជួនកាលជាងអត់យល់ដូចជាស្រួលថាទៅគ្រាន់ណាហោះទៅរៀនជ្រូតស្រូវគ្រាន់គេបង្ហាញតែកាន់ការាវទៅយើងអាចជ្រូតបានភ្លាមភ្លាមណាដូចឆ្អានវាវារៀនសិល្បៈហ្នឹងវាវាពិបាកមែនតើ ណាដូចមួយជាពាន់គាត់មានប្រសាសន៍អំបញ្ញអញ្ចឹងគឺថាការស្មូតត្រូវការទឹកដមសម្លេងផងត្រូវការដុំពីកំណើតនិស័យនិងការចំណូលចិត្តផងត្រូវការជឿទុកចិត្តទុកណាត្រូវការសម្រួលដង្ហើមត្រូវការសម្រួលអារម្មណ៍ត្រូវការតាំងចិត្តគឺថារៀនទាំងអស់រៀនតាំងចិត្តរៀនបញ្ចូលតួណាដូចជាអ្នកទៅហាត់លេង លខោនលេងកុនអីចឹងណា អត់បីតែរៀនរៀនជុំណាទោះបីគេនិយាយពុកនិយាយឲ្យសើចប៉ុន្តែគេគ្រូខ្ញុំធ្លាប់ខ្ញុំឲ្យម្នាក់នោះគាត់និយាយរឿងកំ plaign ក៏ប៉ុន្តែម្នាក់ទៀតដែលថាជាតួកំសត់ខ្ញុំឲ្យរៀនយំធ្វើម៉េចយំឲ្យបានតួកំសាយតាមម្នាក់នៅក្បែរហ្នឹងឯសោះហើយតែតែតែខ្ញុំវាយគេថាប៉ុន្តែគាត់ថាមិនអត់តែអង្សែនឬគាត់ថាអ្នកគ្រូអ្នកដឹកនាំគាត់ថារោគកលឹះយ៉ាងម៉េចគាត់ថានិយាយឲ្យនាងនឹងយំមែនដូច្នេះ បញ្ចូលអារម្មណ៍និយាយពីនេះពីនោះទៅដើម្បីបញ្ចូលឲ្យនាងហ្នឹងក៏ត្រូវហាត់ឧទាហរណ៍ថាអានាងកហ្នឹងក៏ត្រូវឬក៏នាងខហ្នឹងក៏ថាត្រូវប្រហាត់ខ្លួនឯងដើម្បីបញ្ចូលនៅអារម្មណ៍ឲ្យមកសន្តិដ្ឋអញ្ចឹងសន្តិដ្ឋគេថាឲ្យទៅជារឿងពិតបាទតែដើម្បីពាក់យកមនុស្សជាតិណាហ្នឹងដាក់ឲ្យចូលឲ្យជ្រៅទៅក្នុងអ្វីដែលថាឃើញចង់យ៉ាងដូច្នេះគឺផ្នែកជាអាចមកឯងមិនបាច់ទៅដាក់ពេញកាឡាមិនបាច់ទៅបតតទឹកបាទ ប៉ុន្តែឃើញអញ្ចឹងបាទមុនកើតទៅជាតួឯងមួយមួយហ្នឹងទៅរៀនឲ្យច្រើនបាទគុំខ្លាំងបាទបាទន័យថា ចង់សម្រេចកិច្ចការអីមួយចង់ធ្វើអីជោគជ័យមួយត្រូវតែខំប្រឹងប្រែងសិក្សារៀនសូត្រឲ្យបានច្រើនទៅការងារយើងបាន សម្រេចមិនថាការងារស្ដាយនោះទេ បាទមែនទេលោកពូ បាទបាទអរគុណច្រើនខ្ញុំថាថែមមកទៀតគេថាគេថាពាក្យចាស់គេថាចេះឲ្យប្រកបប្រាក់រត់តាមហើយកុំដេកតែខ្លៅក្រក្រៅសណ្ដាប់ឬក្មួយជប៉ុនគាត់ចេះប្រកបណាគេណាគឺគាត់តែយើងសម្រៃហ្នឹងអាចចិញ្ចឹមជីវិតជួយទ្រទ្រង់ជីវិតបានខ្លះខ្លះដែរណាហ្នឹងហើយជាគេចេះឲ្យប្រកបប្រាក់រត់តាមហើយគេថាយើងបានបុណ្យផងយើងបានការធានាទ្រទ្រង់ជីវិតជាងផងដោយសិក្សាសទ្ធារបស់ញាតិញោមពុទ្ធបរិស័ទឯងគាត់ចូលចិត្តអញ្ចឹងហើយបាទ បាទអរគុណអរគុណច្រើនលោកពូដោយសារពេលវេលាយើងមកដល់ទីបញ្ចប់ហើយកម្មវិធីរបស់យើងក៏ត្រូវសន្មតថាចប់តែប៉ុណ្ណេះខ្ញុំខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកពូដែលបានចំណាយបាទអរគុណពេលវេលាព្រមទាំងបងប្អូនអសប្រព័ន្ធដែលបានចំណាយពេលវេលាយ៉ាងមានតម្លៃដើម្បីចូលរួមពិភាក្សាអឺ ចែករំលែកនៅបទពិសោធន៍ពិធីស្មូតកំណាបនិងលោកពូបានចែករំលែកនៅលខោននិយាយនឹងកំណាបនិងអត្ថបទផ្សេងផ្សេងជូនដល់កម្មវិធីលោកពូនិងកញ្ញានិងកញ្ញាយ៉ាងជ្រាលជ្រៅជាទីបំផុតហើយសូមជូនពរលោកពូនិងកញ្ញាព្រមទាំងប្រិយមិត្តមិត្តទូរទស្សនិកជនទាំងអស់ដែលកំពុងតាមដានទស្សនាកម្មវិធីផ្សាយបន្តបន្តរបស់ទូរទស្សន៍ KKCCTV នៅក្នុងឱកាសនេះជួបប្រទេសតែសេចក្តីសុខសេចក្តីចម្រើនជៀសវាង ជៀសជៀសវាងទុកសោករោគភ័យដែលមានសុំថ្ងៃនេះសូមជៀសវាងបើវាជៀសឆ្ងាយទៅ ហើយកម្មវិធីរបស់យើងក៏សន្មតថាចប់តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលាសន្យាជួបគ្នានៅសប្តាហ៍ក្រោយវេលា តាមវេលានៅម៉ោងដដែលសូមអរគុណសូមជម្រាបលាអរណោណោណោអើ